ច្រាប់ឆ្នាប់មួយទៅទ្រុងសែតមងសៅនឹកព្រួយក្រែងពេញឆាប់ផ្លិចរឿងដើមរឿងបាត់ដំបកជោគទុកដកដើមអាជួបស្រីឆ្នាប់រដូវសត់សាបកា រីកស្គុកស្គាយអូនដើរគ្រប់ក្នុងស្ទឹងសក់កាធាក់ដូចដួងខែពណ៌ខួចមានស្នេហ៍នេត្រាពុនរាយ គុតមិនណាយរាយសពណាញ់ស្នាមីចិត្តត្រកអើយកុំបា រិចជុំកម្មបងដេញបាត់តាមួយទូកត្រីក្រឹបអូនស្លាប់នៅ ក្នុងដបលិចថាត់នួនហោបងទុកទ្របក្នុង you. ទ្រុបខ្សែតួមនិចជុះកម្មបងដាញ់បាត់តាមួយទោក